បាទជាបឋមខ្ញុំបាទសូមគោរពអាយដាមមដិស្វាចាសុកទូចប្រធានរាជមន្ត្រីកម្ពុជាជាទីគោរពដ៏ពងពោះសូមគោរពអាយដាមបណ្ឌិតជុំពៅអគ្គលេខាធិការរាជមន្ត្រីកម្ពុជា ហើយជាអ្នកសម្របសម្រួលវេទិកាតុកមូលរបស់យើងនាព្រឹកនេះហើយក៏សូមស្វាគមន៍សូមជំរាបសួរគណៈវាគ្មិនយើងពីររូបទៀតគឺ បងពុយគាដែលកំពុងតែចូលរួមជាមួយយើងតាមប្រព័ន្ធ Zoom ហើយនិងលោកបណ្ឌិតឈៀងបណ្ឌិតដែលកំពុងចូលរួមតាមប្រព័ន្ធ Zoom ដែរមកពីសង្ហបារីបាទសូមជំរាបសួរលោកបណ្ឌិត និងបងពុយគាបាទសូមជំរាបសួរហើយខ្ញុំបាទក៏សូមជំរាបសួរឯកឧត្តមលោកជំទាវអស់លោកលោកស្រីបងប្អូនទាំងអស់ដែលកំពុងតាមដានការផ្សាយផ្ទាល់ពីបណ្ដាញសង្គមទំព័រ Facebook ផ្លូវការរបស់ ឯកឧត្តមនិស្សិតពិចារសុកទូចទំព័រ Facebook ផ្លូវការរបស់រាជបណ្ឌិតសភាកម្ពុជា របស់វិទ្យាស្ថានតំណាក់តំណងអន្តរជាតិកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជា និងបណ្ដាញ Facebook របស់អង្គភាព Fresh New ផងដែរថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយដោយបានចូលរួមជាមួយនឹងបញ្ញវន្តជាន់ខ្ពស់របស់យើង មានអាយដាមរដ្ឋាភិបាលសុកទូចលោកពុយគាក៏ដូចជាលោកបណ្ឌិតឈៀងវ៉ាន់រិទ្ធដែលសតតែជាបញ្ញវន្តឆ្នើមរបស់ជាតិយើងដែលតែងតែផ្ដល់ការវិភាគស្ទើរតែ គ្រប់ទស្សនវិជ្ជាសង្គមនយោបាយនិងសេដ្ឋកិច្ចកម្ពុជាក៏ដូចជាតំបន់និងអន្តរប្រធានបទរបស់យើងព្រឹកនេះគឺមានសារៈសំខាន់ណាស់ជាប្រធានបទមួយដែលអាចនិយាយបាន ថាក្តៅបច្ចុប្បន្នភាព ហើយមានការ លើកឡើងជជែកគ្នាច្រើនដោយដែលអាយដាមបណ្ឌិតយងពៅបានលើកឡើងខាងដើមបាញ់វិញហ្នឹងគឺមានការជជែកគ្នាច្រើននិន្នាការសង្គមរបស់យើងបច្ចុប្បន្នគឺហាក់ដូចជាកំពុងតែប្រទៀងបន្ទងគ្នារវាងនិន្នាការដែលអ្នកអាមេរិកនិយមគឺមានន័យថាអ្នកដែលចូលចិត្តអាមេរិកអ្នកដែលស្រឡាញ់អាមេរិកហើយមាននិន្នាការស្អប់ចិននិងអ្នកដែលមាននិន្នាការ អឺដែលចូលចាត់ចិនឬស្រឡាញ់ចិនគ្រប់គ្រងចិន តែមិនសូវសบายចិត្តជាមួយសហរដ្ឋអាមេរិកអញ្ចឹងយើងដឹងហើយថាតួអង្គសំខាន់នៃប្រទេសពីរនេះ អាចដែលយើងប្រៀបថាជាតួអង្គនៃមហាអំណាចចាស់ថ្មីនៅក្នុងសន្តិភាពនៃពិភពលោករបស់យើងដែលកំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅក្នុង សង្វៀននៃភូមិសាស្ត្រនយោបាយអញ្ចឹងទេទួនាទីរបស់កម្ពុជានៅក្នុងកិច្ចការអន្តរជាតិកិច្ចការតំបន់ជាពិសេសសមាជិកភាពរបស់កម្ពុជានៅក្នុងអាស៊ានក៏ប្រហែលជាចំណែកមួយ ក្នុងការបទាញបតុងធ្វើឲ្យយើងស្ថិតនៅក្នុងចំណុចកណ្ដាលមួយ រវាងមហាអំណាចទាំងពីរដែលคล้ายទៅជាតួអង្គមួយដែលមានការចាប់អារម្មណ៍ពីសំណាក់ទាំងចិនទាំងសហរដ្ឋអាមេរិកនេះគឺជាចំណុចដែលខ្ញុំមាន ការកត់សម្គាល់ហើយនានាការនេះកំពុងមានការជជែកគ្នាច្រើន ថាតើកម្ពុជាគួរជ្រើសរើសយកចិនឬក៏គួរជ្រើសរើសយកសហរដ្ឋអាមេរិកនេះគឺជាសំណួរដែលជជែកដេញដោលគ្នាច្រើនមែនទែនប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានថា កម្ពុជា បច្ចុប្បន្នគឺយើងមិនមាននិន្នាការចិននិយម ឬសារ៉ាត់អាមេរិកទេអាមេរិកនិយមទេអ្វីដែលយើងគួរកប់បីធ្វើគឺនិន្នាការកម្ពុជានិយមនិន្នាការដែលផ្ដល់ផលប្រយោជន៍សម្រាប់កម្ពុជាយូរអង្វែងសម្រាប់ប្រជាជាតិកម្ពុជាសម្រាប់ប្រជាជនកម្ពុជាអញ្ចឹងចំពោះមុខនៃការប្រកួតប្រជែងរបស់មហាអំណាចពិភពលោកទាំងពីរនេះ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយវាជាកត្តាសាសានុម័តមួយ ដែល កម្ពុជា ក្នុងឋានៈជារដ្ឋតូចមួយ នៅ ចន្លោះប្រទេសធំពីរហើយក៏កំពុងតែត្រូវបាន គេមើលឃើញថានៅចន្លោះកណ្ដាលនៃអឺមហាអំណាចធំពីរអញ្ចឹងសួរថាតើយើង ត្រូវរក្សានៅគោលនយោបាយការបរទេសរបស់យើង របៀបណាដើម្បីរក្សានៅតុល្យភាពនៃទំនាក់ទំនងរបស់យើង ជាមួយនឹង មហាអំណាចក៏ដូចជាជាមួយនឹងបណ្ដាប្រទេសនានានៅក្នុងតំបន់ក៏ដូចជាពិភពលោកដើម្បីរក្សាឲ្យបាននូវមិត្តភាពសន្តិភាពស្ថិរភាពនយោបាយអធិបតេយ្យនិងការអភិវឌ្ឍនេះគឺជាចំណុចស្នូលដែលខ្ញុំយល់ថាអ្នកគូសវាសគោលនយោបាយការបរទេសស្ទើរតែគ្រប់ប្រទេសគេតែងតែគិតអំពីចំណុចជាសារវ័នទាំងអស់នោះអញ្ចឹងទេព្រឹកនេះខ្ញុំសូមចូលរួមវិភាគទានជាទស្សនៈជាយបល់ខ្លះៗពាក់ព័ន្ធជាមួយនឹងអឺ ថាតើកម្ពុជាគួររៀបចំ ខ្លួនបែបណាតើដើរគោលនយោបាយការបរទេសបែបណានៅក្នុងចន្លោះមហាអំណាចទាំងពីរចំពោះមុខនៃការប្រកួតប្រជែងនៃភូមិសាស្ត្រនយោបាយនិងយុទ្ធភូមិសាស្ត្រចឹងក្នុងបទបង្ហាញរបស់ខ្ញុំព្រឹកនេះខ្ញុំលើកតែ3ចំណុចខ្លីៗទេទី1គឺយើងពិនិត្យមើលអំពីគោលការណ៍គ្រឹះនៃគោលនយោបាយការបរទេសរបស់កម្ពុជា ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញក៏ដូចជាយុទ្ធសាស្ត្រ នៃនយោបាយការបរទេសដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តកន្លងមកទស្សនវិជ្ជាទី1ទស្សនវិជ្ជាទី2គឺខ្ញុំនឹងពិនិត្យមើលត្រីកោណទំនាក់ទំនងកម្ពុជាចិននិងសហរដ្ឋអាមេរិក ថាតើទំនាក់ទំនងត្រីកោណកម្ពុជាចិនសហរដ្ឋអាមេរិកវាបានប្រព្រឹត្តទៅយ៉ាងដូចម្ដេចហើយចំណុចទី3គឺអឺជាការពិនិត្យមើលទៅលើជំរឿសកម្ពុជារវាងចិននិងសហរដ្ឋអាមេរិកថាតើយើងគួរជ្រើសរើសចិន ឬក៏ជ្រើសរើសយកសហរដ្ឋអាមេរិកតើកម្ពុជាមានសិទ្ធិជ្រើសរើសបែបហ្នឹងទេ ឬក៏យើងត្រូវអនុវត្តនៅយុទ្ធសាស្ត្របែប ណា ដើម្បីរក្សាបានដោយដែលខ្ញុំបានបញ្ជាក់គឺរក្សាបាននៅតុល្យភាព មិត្តភាពសន្តិភាព ស្ថិរភាពអធិបតេយ្យនិងការអភិវឌ្ឍចឹងខ្ញុំសូមអនុញ្ញាតចូលចំណុចទី1នៃបទបង្ហាញរបស់ខ្ញុំ គឺពាក់ព័ន្ធជាមួយនឹងត្រីកោណសំទោសពាក់ព័ន្ធជាមួយនឹងនយោបាយការបរទេស របស់កម្ពុជាដោយដែលយើង បាន ដឹងហើយគោលការណ៍គ្រឹះនៃគោលនយោបាយការបរទេសមូលដ្ឋានគ្រឹះរបស់យើង គឺបានចរិតនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង ឆ្នាំ1993នេះគឺស្ទើរតែគ្រប់គ្នាសូត្ររត់មកហើយត្រង់មាត្រា53ដែលនិយាយថាកម្ពុជាប្រកាន់ខ្ជាប់នៅនយោបាយការបរទេសអជាក្រិតអចិន្ត្រៃយ៍និង មិនចូលបកសម្ព័ន្ធហើយរាជាណាចក្រកម្ពុជា គឺរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេស ទាំងអស់ទាំងប្រទេសជិតខាង ទាំងប្រទេសនៅក្នុងតំបន់និងពិភពលោកអញ្ចឹងអ្វីដែលជាគោលដៅជាយុទ្ធសាស្ត្រនៃនយោបាយការបរទេសរបស់កម្ពុជានោះគឺការរក្សានៅសន្តិភាពជានិច្ចកាលកម្ពុជានៅក្នុងតំណែងតំណងរបស់ខ្លួនក៏ដូចជាក្នុងក្របខ័ណ្ឌនៃគោលនយោបាយការបរទេសរបស់ខ្លួនគឺយើងផ្ដោតខ្លាំងទៅលើមុំសន្តិភាពពីព្រោះប្រទេសមួយដែលធ្លាប់ជួបប្រទេសដែលធ្លាប់ មានបទពិសោធន៍នៅក្នុងសង្គ្រាមគឺតែងតែឲ្យតម្លៃពុះទៅលើសន្តិភាព ហើយបទពិសោធន៍តំបន់យើងអ្វីដែលកំពុងកើតឡើងថ្មីថ្មីនៅអាហ្វហ្គានីស្ថានទើបយើង រកឃើញតម្លៃតម្លៃសច្ចភាពតម្លៃសច្ចធម៌តម្លៃជាស្នូលនៃសន្តិភាព សម្រាប់ប្រទេសជាតិសម្រាប់ការអភិវឌ្ឍអញ្ចឹងជាយុទ្ធជាគោលដៅយុទ្ធសាស្ត្រនៃនយោបាយការបរទេសកម្ពុជា គឺសន្តិភាព ស្ថិរភាពមិត្តភាពវិបលភាពនិងការអភិវឌ្ឍ និងដណ្ដើមមកវិញនៅកិច្ចសានុភាពជាតិដែលបាន បាត់បង់ពីអតីតកាលនេះគឺជារឿងមួយដែលយើងអឺចាំបាច់មាន នៅក្នុងក្របខ័ណ្ឌនៃគោលនយោបាយការបរទេសរបស់យើងជារួមទៅកម្ពុជាតែងផ្ដល់សារៈសំខាន់និងអតិភិបខ្លាំងមែនទែនទៅលើសន្តិភាពនឹងដោយដែលខ្ញុំបានបញ្ជាក់នឹងសន្តិសុខស្ថិរភាព ទាំងនៅក្នុងប្រទេសទាំងនៅក្នុងតំបន់ក៏ដូចជាអធិបតេយ្យឯករាជ្យនិងបូរណភាពទឹកដីក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងបរទេស សន្តិសុខស្ថិរភាពនៅកម្ពុជាសន្តិសុខសន្តិភាព ស្ថិរភាពនៅក្នុងតំបន់គឺជាកត្តាលីករដ៏សំខាន់សម្រាប់ការអភិវឌ្ឍនានា ហើយទន្ទឹមនឹងនឹងដែរគឺយើងឃើញថាចាប់ពី ឆ្នាំ2018មក គឺរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៅយុទ្ធសាស្ត្រកំណែតម្រង់ថ្មីមួយទៀតដែលត្រោមប៉ាវចនាគឺ មានន័យថាកែតម្រង់ខាងក្នុង កសាងមិត្ត ខាងក្រៅដោយឯកលើមូលដ្ឋានឯករាជ្យអធិបតេយ្យដើម្បីលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជាសម្ដៅកសាងមូលដ្ឋាន គ្រឹះចាំបាច់សម្រាប់កម្ពុជា ទៅជាប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមអឺកម្រិតខ្ពស់នៅ ឆ្នាំ2030ហើយនឹងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ2050នេះគឺជាគោលដៅជាយុទ្ធសាស្ត្រក្នុងនយោបាយការបរទេសរបស់កម្ពុជា ហើយនៅដើមឆ្នាំនេះទៀតសោតគឺកម្ពុជាក៏បានដាក់ចេញនៅយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចដែលមានគោលបំណងជំរុញពាណិជ្ជកម្មអន្តរជាតិទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសការលើកកម្ពស់វិស័យទេសចរនិងការជំរុញការផ្លាស់ប្ដូរវប្បធម៌និងកីឡាជាដើមនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើជាក្របខ័ណ្ឌកតយុត្តផងជាក្របខ័ណ្ឌទ្រឹស្ដីផង និងជាក្របខ័ណ្ឌ ហើយយើងឃើញថារាជរដ្ឋាភិបាល កម្ពុជា បាននឹងកំពុងធ្វើពីព្រឹត្តិកម្មការទូតរបស់ខ្លួនយ៉ាងរស់រវើកវាខុសពីការលើកឡើងដែលនិយាយថាកម្ពុជាហាក់ដូចជាផ្កាប់មុខទៅរកលោកកុម្មុយនីសឬក៏ទៅរកប្រទេសនេះប្រទេសនោះតាមពិតមិនទេនយោបាយការបរទេសការចម្រុះពណ៌ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល កម្ពុជានឹងបានអនុវត្តដោយប្រសិទ្ធភាព ដោយយកចិត្តទុកដាក់ ដោយការប្រុងប្រយ័ត្នគឺកំពុងតែហុចផលជាបណ្ដើបណ្ដើសម្រាប់ប្រទេសកម្ពុជាសម្រាប់ប្រជាជាតិកម្ពុជាសម្រាប់វឌ្ឍនភាពពីបុលភាពនៅកម្ពុជាដែលយើងអាចឃើញតាមរយៈនៃការអឺដែលតំណាក់តំណងរបស់យើងជាមួយបណ្ដាប្រទេសនានាដែលយើងអាចឃើញតាមរយៈនៃការផ្ដល់ជំនួយតាមច្រកផ្សេងផ្សេងទាំងក្របខ័ណ្ឌទ្វេភាគីពហុភាគីទាំងលោកសេរី ការដើរដោយ ត្រឹមត្រូវស្របទៅតាមរដ្ឋធម្មនុញ្ញផងស្របទៅតាម ការវិវត្តនៃសភាពការនយោបាយអន្តរជាតិផងហើយយើងដឹងថាអ្វីដែលជាគោលនយោបាយការបរទេសដែលដាក់ចេញនៅយុទ្ធសាស្ត្រការទូតនោះគឺសម្ដេចលោកបាន មានប្រសាសន៍ឲ្យថាវា មានទូនាទី សំខាន់ណាស់យើង សម្រាប់ធ្វើពិពិតកម្មនៃកំណើន របស់កម្ពុជា និងដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់កម្ពុជា ជួយឲ្យកម្ពុជារក្សាបាននៅនឹងវិបលភាពខាងផ្នែកសេដ្ឋកិច្ចក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិភពកម្ពុជាលើឆាកអន្តរជាតិនេះគឺជា ក្របខ័ណ្ឌគោលនយោបាយការបរទេសដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងផងហើយនឹងជាការអនុវត្តជាក់ស្ដែងដែលរាជរដ្ឋាភិបាល កម្ពុជារបស់យើង តាំងពីឆ្នាំ1993រហូតដល់បច្ចុប្បន្នហើយជាពិសេសដែលខ្ញុំ ត់សម្គាល់ឃើញនយោបាយការទូតបើកចំហទ្វារជើងមេឃដែលអនុវត្តដោយជោគជ័យដោយយកចិត្តទុកដាក់ដោយប្រសិទ្ធភាពគឺចាប់ពីឆ្នាំ1998ក្រោយពេលដែលកម្ពុជាស្គាល់នូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសពេលនោះគឺយើងមានសក្តានុពលក្នុងការអភិវឌ្ឍហើយកិច្ចសានុភាពកម្ពុជាទូនាទីរបស់កម្ពុជាលើឆាកអន្តរជាតិក៏កំពុងតែលេចដដែលដដំឡើងផងដែរគឺតាមរយៈតំណាក់តំណងការទូតផ្លូវការរបស់យើង ជាមួយនឹងបណ្ដាប្រទេសនានានៅក្នុងតំបន់និងពិភពលោកតាមរយៈទួលនីតិរបស់កម្ពុជានៅក្នុងកិច្ចការតំបន់និងអន្តរជាតិហើយជាពិសេសគឺគេហៅថាយើងកំពុងតែអនុវត្តនៅការទូតសាធារណៈការទូតវប្បធម៌យ៉ាងមានប្រសិទ្ធភាពតាមរយៈការបញ្ជូនចេញនៅកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាក្នុងឆាត់ក្រមឆាត់របស់អង្គការសហប្រជាជាតិនេះគួរតែជាមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា គួរតែជាសក្តីអំណរសម្រាប់ប្រជាពលរដ្ឋខ្មែរចំពោះអ្វីដែលរាជរដ្ឋាភិបាល បាននឹងកំពុងធ្វើជូនជាតិមាតុភូមិរបស់យើងអ្វីដែលគេស្គាល់កម្ពុជា ពីមុនពីអតីតកាលជាវាលពិឃាតជាតំបន់គ្រោះទុរភិក្សជាចំការមីនជាកន្លែងដែលប្រកួត ប្រជែងនៅអត្តពលមនោគមវិជ្ជានយោបាយជាមជ្ឈមណ្ឌលនៃការសាក់លបង អាវុធយុទ្ធភណ្ឌប៉ុន្តែពេលនេះគេស្គាល់កម្ពុជា ក្នុងមុខមាត់ថ្មី ស្គាល់កម្ពុជាជាមួយនឹងការអភិវឌ្ឍជាមួយនឹងវប្បធម៌រស់រវើកជាមួយនឹងទូនាទីដ៏សំខាន់ឡើងរបស់កម្ពុជានៅក្នុងកិច្ចការតំបន់និងអន្តរជាតិនេះគឺជាតម្លៃស្នូលដែលយើងត្រូវតែផ្ដល់ត្រូវតែយកចិត្តទុកដាក់ហើយជាបន្តនេះគឺខ្ញុំសូមពិនិត្យមើលទៅលើត្រីកោណតំណាក់តំណងកម្ពុជា ចិននិងសហរដ្ឋអាមេរិកតើហេតុអីបានជាគេតែងកត់សម្គាល់ឃើញ ថាតំណាក់តំណងកម្ពុជាជាមួយចិនហាក់ដូចជាតំណាក់តំណងមួយវាស្អិតល្មួតចាក់ទឹកមិនលិចជាដៃគូសវត្ថការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគណៈដែលតំណាក់តំណងរបស់យើងជាមួយនឹងសហរដ្ឋអាមេរិកហាក់ដូចជាមាន ភាពប្រកម្មរកូចច្រើន តើវាមានបញ្ហាអ្វីអញ្ចឹងជាបឋមយើងនឹងពិនិត្យមើល តើកត្តាអីខ្លះដែលធ្វើឲ្យទំនាក់ទំនងកម្ពុជាចិនហាក់ដូចជាមានភាពរលូនល្អប្រសើរចាក់ទឹកមិនលិចជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងទស្សនវិជ្ជា5ដែលខ្ញុំកត់សម្គាល់ ហើយជាការកត់សម្គាល់ទូទៅក៏ដូចជាអ្នកសិក្សាស្រាវជ្រាវដទៃទៀតដែរដែលយើងសម្លឹងឃើញទៅលើមូលដ្ឋាន គ្រឹះនៃតំណែងតំណងកម្ពុជាចិនទៅលើ5ចំណុចទី1បើយើងនិយាយពីទស្សនវិជ្ជាកតាប្រវត្តិសាស្ត្រនេះ គឺវាមានសារៈសំខាន់កម្ពុជាមានចំណងតំណែងតំណងជាមួយនឹងចិនយូរអង្វែងដែលផុសតាងប្រវត្តិសាស្ត្រជាច្រើនបានបង្ហាញយើងដែលយើងមានឃើញចម្លាក់យើងមានឃើញសាលាចរិកមួយចំនួនដែលបាននិយាយអំពីវត្តមាននៃជនជាតិចិននៅក្នុងប្រទេសកម្ពុជា ថ្មីបើតំណាក់តំណងផ្លូវការរបស់ប្រទេសយើងទាំងពីរកម្ពុជាចិនហ្នឹងគឺទៅតែ មាននៅក្នុងរង្វង់ជាង60ឆ្នាំប្លាយគឺខែកក្កដា ឆ្នាំ1958ប៉ុន្តែប្រវត្តិនៃតំណាក់តំណងរវាងប្រទេសទាំងពីរគឺមាន ភាពយូរអង្វែងមកហើយទី2គឺកត្តានយោបាយដែលយើងឃើញ ការគ្រប់គ្រងគ្នាទៅវិញទៅមកការគ្រប់គ្រងគ្នាទៅវិញទៅមកជាពិសេសគឺដំណាក់កាលក្រោយឆ្នាំ1997 កម្ពុជាចិនគឺមានតំណែងតំណងខាងផ្នែកនយោបាយខាងផ្នែកការទូតហ្នឹងគឺស៊ីជម្រៅការគ្រប់គ្រងគ្នាស្ទើរតែគ្រប់វេទិកាតំបន់និងអន្តរជាតិកម្ពុជាគ្រប់គ្រងនៅគោលនយោបាយចិនមួយហើយដូចគ្នាដែរគឺកម្ពុជាគ្រប់គ្រងនៅ គោលនយោបាយនានារបស់កម្ពុជា អ្វីដែលជាការកត់សម្គាល់នោះគឺការផ្លាស់ប្ដូរទស្សនកិច្ចទាំងផ្លូវការទាំងផ្លូវរដ្ឋទាំងទស្សនកិច្ចជាន់ខ្ពស់នៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនហ្នឹងយើងឃើញថាវាមានជាប់អត់ដាច់ហើយចំណុចទី3គឺកត្តាសេដ្ឋកិច្ចដូចដែលយើងបានដឹងថាចិនជាម្ចាស់ជំនួយធំ ជាអ្នកវិនិយោគធំហើយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាអញ្ចឹងនេះជាចំណុចមួយដែលយើងមិនអាចបដិសេធបានកម្ពុជា បច្ចុប្បន្នត្រូវការជំនួយ សម្រាប់យកមកធ្វើការអភិវឌ្ឍអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តអភិវឌ្ឍទៅលើ ធនធានមនុស្សហេដ្ឋារចនាសម្ព័ន្ធទុនផ្សេងទៀតដែលកម្ពុជាត្រូវការកម្ពុជាត្រូវការការវិនិយោគដើម្បីបង្កើតឱកាសការងារដល់យុវជនរបស់យើងយើងត្រូវការការដោះដូរពាណិជ្ជកម្មយើងត្រូវការទីផ្សារ និយាយបែបនេះមិនមែនមានន័យថាចិនជាប្រទេសតែមួយគត់សម្រាប់ការដោះដូរពាណិជ្ជកម្មមិនមែនជាប្រទេសតែមួយគត់ដែលផ្ដល់ជំនួយដល់កម្ពុជាទេកម្ពុជាក៏អរគុណផងដែរជាមួយនឹងបណ្ដាប្រទេសផ្សេងផ្សេងទៀតដែលតែងតែផ្ដល់ការគ្រប់គ្រងដែលតែងតែជួយប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍរបស់ខ្លួនក្រោយពេលដែលយើងងើបពីសង្គ្រាមបាទនេះគឺជានៃ ចំណុចកត់សម្គាល់របស់ខ្ញុំពាក់ព័ន្ធជាមួយនឹងតំណែងតំណងកម្ពុជាចិនដោយឡែកតំណែងតំណងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកវិញយើងឃើញ ថាប្រទេសទាំងពីរក៏មានតំណែងតំណងជាមួយគ្នា ជាង70ឆ្នាំមកហើយមកដល់ពេលនេះក៏ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះយើងឃើញថាតំណែងតំណងរវាង ប្រទេសទាំងពីរហាក់ដូចជាមិនសូវចាស់ទុំមិនសូវស៊ីជម្រៅឲ្យសមទៅនឹងអាយុរបស់ខ្លួន យើងឃើញថាប្រទេសទាំងពីរតែងតែមានគេហៅថាភាពប្រកម្មប្រកុសជាច្រើនតើហេតុអីបានជានៃប្រទេសទាំងពីរចេះតែប្រកម្មប្រកុសអញ្ចឹងខ្ញុំលើកខ្ញុំកត់សង្កល់ចំណុច5ដែរពាក់ព័ន្ធជាមួយនឹងតំណែងតំណងកម្ពុជាសហរដ្ឋអាមេរិកនោះទី1ក្នុងទស្សនវិជ្ជានយោបាយការបរទេសរបស់ប្រទេសទាំងពីរហាក់ដូចជាមានចំណុចមិនស៊ីគ្នាទេ យើងដឹងថាតាំងពីសតវត្សទី20មក ជាពិសេសក្នុងអំឡុងសម័យសង្គ្រាមត្រជាសហរដ្ឋអាមេរិកអឺគោលនយោបាយការបរទេសរបស់ខ្លួន គឺរៀបចំឡើង ដើម្បីទប់អត្តពល នៃកំណើនលទ្ធិកុម្មុយនីសនៅ ក្នុងពិភពលោក នៅក្នុងតំបន់ហើយនិយាយដល់ឡែកគឺនៅ អាស៊ីអាគ្នេយ៍តែម្ដង គឺអ្វីផ្សេងទៀតគឺជារឿងបន្តប្រសំសារ៉ាត់អាមេរិក ជារួមទៅ គឺមិនដែលមានគោលនយោបាយការបរទេសច្បាស់លាស់ចំពោះកម្ពុជាទេ បើនិយាយសម្រាប់សហរដ្ឋអាមេរិកកម្ពុជា ដូចជាប្រទេសតូចមួយដែលកត់មិនឋិតមកក្នុងគោលនយោបាយការបរទេស មួយអីជាពិសេសទេចំណែកឯកម្ពុជាយើង តាំងពីដើមរៀងមកគោលនយោបាយការបរទេសរបស់យើងគឺយើងធ្វើយ៉ាងណាដើម្បីឲ្យយើង អាចរស់រានបានក្នុងឋានៈជាប្រជាជាតិមួយឯករាជ្យអធិបតេយ្យគឺតាមគ្រប់មធ្យោបាយ ហើយកម្ពុជាតាំងពីក្រោយឯករាជ្យមក ក្នុងក្របខ័ណ្ឌនៃគោលនយោបាយការបរទេសរបស់ខ្លួនតែងតែកំណត់ថាគោលនយោបាយការបរទេសអព្យាក្រឹតគឺអត់ដែលប្រកាន់នៅរើសអើងលោកសេរីលោកកុម្មុយនីសទេ គឺគោលដៅជាយុទ្ធសាស្ត្ររបស់កម្ពុជាដោយដែលខ្ញុំបានបញ្ជាក់ខាងដើមហើយគឺយើងចង់រក្សានៅ សុខសន្តិភាពស្ថិរភាពទាំងនៅក្នុងតំបន់ក៏ដូចជាពិភពលោកអញ្ចឹង ជាចំណុចមួយដែលយើងឃើញថាវាមានភាពខ្វែងគ្នាដែលយើងធ្វើឲ្យតំណាក់តំណងរវាងប្រទេសទាំងពីរហ្នឹងវាមិនរលូនហើយចំណុចទី2ជានិច្ចកាលយើងឃើញថាអឺតំណាក់តំណងកម្ពុជាសហរដ្ឋអាមេរិកហាក់ស្ថិតក្រោមស្រមោលនៃតំណាក់តំណងកម្ពុជាចិន ដែលជាញឹកញយគឺនៅពេលដែលកម្ពុជាមានតំណាក់តំណងល្អជាមួយចិនហាក់ដូចជាតំណាក់តំណងកម្ពុជាជាមួយសហរដ្ឋអាមេរិកធ្លាក់ចុះទៅវិញ វាមិនគួរសោះដែលក្រន់តែកម្ពុជាអាចមានទំនាក់ទំនងល្អជាមួយមហាអំណាចមួយហើយធ្វើឲ្យខូចទំនាក់ទំនងរបស់ខ្លួនជាមួយមហាអំណាចមួយទៀតនេះមិនមែនកម្ពុជាទេកម្ពុជាប្រទេសតូចកម្ពុជាមិនមានសិទ្ធិឬក៏មិនមានចេតនាអ្វីទៅទម្លាក់ទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសណាទេក៏ប៉ុន្តែពួកមហាអំណាចទាំងអស់នោះវិញទេដែល ទាញកម្ពុជាឲ្យស្ថិតនៅក្នុងលបែងភូមិសាស្ត្រនយោបាយរបស់ខ្លួន ទី3យើងឃើញថាជានិច្ចជាកាលតិចឬច្រើនកម្ពុជានយោបាយផ្ទៃក្នុងរបស់កម្ពុជា ហាក់ដូចជាគេអូសទាញឲ្យចូលคล้ายទៅជាធ្នូមួយនៅក្នុងតំណែងតំណងរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកជួនកាលត្រូវបានគេមើលឃើញថាយក បញ្ហា នយោបាយផ្ទៃក្នុងរបស់កម្ពុជាជាការដោះដូរនៅក្នុងតំណែងតំណងរបស់ខ្លួនជាមួយកម្ពុជា ការចេញសេចក្តីថ្លែងការណ៍ការចេញនៅការព្រួយបារម្ភនានា ទាំងក្របខ័ណ្ឌអ្នកការទូតទាំងក្របខ័ណ្ឌអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិកទាំងក្របខ័ណ្ឌរបស់សភាអាមេរិកស្ថាប័ននីតិបញ្ញត្តិសហរដ្ឋអាមេរិក តែងលោកលំជាមួយនឹងបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដែលជារឿងមួយដែលជាកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយហើយថ្មីថ្មីនេះគឺស្ថានទូតសហរដ្ឋអាមេរិក លោក Patrick Murphy ក៏បានធ្វើសេចក្តីថ្លែងការណ៍ពាក់ព័ន្ធជាមួយនឹងចំណាត់ការតាមផ្លូវតុលាការទៅលើមេសជីពមួយដែលពាក់ព័ន្ធជាមួយរឿងក្តីនៅក្នុងតុលាការ ដែលនេះគឺជាវិធានផ្ទៃក្នុងជាច្បាប់ផ្ទៃក្នុងរបស់កម្ពុជា ដែលប្រទេសដទៃដែលជារដ្ឋដាក់ទូតមិនមានកតបកិច្ចអ្វីមកកកោកកាយមកវេកញែកកិច្ចការផ្ទៃក្នុង របស់ប្រទេសជាម្ចាស់ផ្ទះទេ ចំណុចនេះ គួរតែពិចារណាឡើងវិញបើសិនជា មានចេតនាក្នុងការលើកកម្ពស់កម្រិតតំណែងតំណងរវាងប្រទេសទាំងពីរចំណុចទី3គឺទី4គឺការយល់ខុសគ្នាអំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងនីតិរដ្ឋជាការពិតកម្ពុជាត្រូវការប្រជាធិបតេយ្យត្រូវការនីតិរដ្ឋត្រូវការសិទ្ធិមនុស្សមិនមែនកម្ពុជាមិនត្រូវការទេក៏ប៉ុន្តែលទ្ធិប្រជាធិបតេយ្យបែបកម្ពុជា ដែលត្រូវឆ្លោះបញ្ចាំងអំពីតតិភាពប្រវត្តិសាស្ត្រសង្គមវប្បធម៌ផ្នត់គំនិតរបស់ប្រជាជនកម្ពុជា មិនមែនជាប្រជាធិបតេយ្យចាក់ពុំមិនមែនជាប្រជាធិបតេយ្យបែបប្រចាំលោក សួរថាតើសហរដ្ឋអាមេរិកសួរថាតើប្រចាំលោកមានភាពជោគជ័យកម្រិតណាហើយក្នុងការនាំលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនទៅបំពាក់ប្រទេសផ្សេងផ្សេងក្រៅតែពីរុញឲ្យប្រទេសទាំងអស់នោះទទួលនៅសោកនាដកម្មសង្គ្រាមស៊ីវិលការបែកបាក់ជាតិការហែកហួរដោយ សង្គ្រាមជាក់ស្ដែងនៅយឺម៉ននៅស៊េរីនៅលីប៊ីនៅទុយនីស៊ីនៅស៊េរីហើយថ្មីថ្មីនេះនៅអាកាសនិស្ថាន ពេលសកម្មរបស់សហរដ្ឋអាមេរិកទម្លាក់របបក្រុងតាលីបាននៅឆ្នាំ2001មកទល់ពេលនេះតើអាហ្វហ្គានីស្ថានបាន ទទួលលទ្ធផលអ្វីហើយក្រៅពីការវិលត្រឡប់មកវិញនៃពួកតាលីបានហើយយើងមិនដឹងថាតើអនាគតរបស់អាហ្វហ្គានីស្ថាននឹងទៅជាយ៉ាងណានេះហើយគឺជាលទ្ធផលនៃការនាំចូលនៅគំរូប្រជាធិបតេយ្យមួយដែលមិនបានឆ្លោះបញ្ចាំងអំពីតតភាពប្រវត្តិសាស្ត្រសង្គមវប្បធម៌និងទំនៀមទម្លាប់នៃប្រទេសម្ចាស់ស្រុកយើងគ្មានសូចនាករយើងគ្មានអង្គឌីកាទ័រណាមួយថា ប្រជាធិបតេយ្យបែបប្រជុំលោកយកមកដាក់ប្រទេសតតៃលោកប្រទេសដែលកំពុងអភិវឌ្ឍប្រទេសដែលកើបក្រោយសង្គ្រាមហ្នឹងវាមានការហៅថាដែលជាចំណុចដែលមានការពាក់ព័ន្ធគ្នាជាជាអធិដែលធ្វើឲ្យមានការអភិវឌ្ឍទេអញ្ចឹងទេកម្ពុជាត្រូវការប្រជាធិបតេយ្យប៉ុន្តែប្រជាធិបតេយ្យមួយដែលត្រូវជាមួយនឹងបរិបទកម្ពុជាមិនមែនប្រជាធិបតេយ្យចាក់ពុំប្រចាំលោកទេគឺត្រូវតែ ទទួលយកនៅសច្ចភាព នៅដែលដែលគេហៅថាអវ័យដែលកំពុងកើតមាន ហើយ ចំណុចទី5អរិយាប័ត្រអ្នកការទូតក៏ដូចជាអរិយាប័ត្ររបស់នៃស្ថាប័ននីតិបញ្ញត្តិមួយចំនួននៅសហរដ្ឋអាមេរិកជានិច្ចកាលគឺតែងតែប្រើប្រាស់ពពុះនយោបាយផ្ទៃក្នុងកម្ពុជារកគួនរំខានដល់ភាពសុខសេមសានសុខសន្តិភាពរបស់កម្ពុជា យើងអរគុណដែលប្រទេសផ្សេងផ្សេង ខ្វល់ខ្វាយអំពីកម្ពុជាក៏ប៉ុន្តែគេគួរខ្វល់ខ្វាយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគេគួរខ្វល់ខ្វាយទៅលើការអភិវឌ្ឍធនធានមនុស្សគេគួរខ្វល់ខ្វាយទៅលើការវិនិយោគទៅលើជំរុញការដោះដូរពាណិជ្ជកម្មមិនមែនខ្វល់ខ្វាយតែទៅរឿងលទ្ធិប្រជាធិបតេយ្យចាក់ពុំលទ្ធិប្រជាធិបតេយ្យបែបប្រចាំលោកដែលពិបាកនឹងដោះកើតនៅអាស៊ីនិយាយជារួមនិងនៅកម្ពុជានិយាយដល់ឡែកអញ្ចឹងសរុបមកវិញទៅ ត្រីកោណតំណាក់តំណងកម្ពុជាចិនសហរដ្ឋអាមេរិកនេះយើងឃើញថា វាហាក់ដូចជាកំពុងតែធ្វើដំណើរច្រាស់ទឹះគ្នាតែយ៉ាងណាក៏ដោយជាឆន្ទៈនយោបាយជាក្របខ័ណ្ឌនៃគោលនយោបាយការបរទេសកម្ពុជា ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនគឺកម្ពុជាតែងស្វាគមន៍រលប្រទេសជាមិត្តទាំងអស់ទាំងក្របខ័ណ្ឌតំបន់និងពិភពលោក ជានយោបាយចម្រុះពណ៌មួយដែលកម្ពុជា ត្រូវការដើម្បី អភិវឌ្ឍត្រូវការដើម្បី ស្ថិរភាព ត្រូវការដើម្បីនិរន្តរភាពជាតិត្រូវការ ដើម្បីភាពរស់រាននៃ ប្រជាជាតិកម្ពុជាទាំងមូលបាទហើយអឺបាទអញ្ចឹងយើងឃើញថាតើកម្ពុជា មានជំរើសដែរទេរវាងចិនដែលជាមិត្តដៃថែបជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយហើយនឹងនឹង សហរដ្ឋអាមេរិកដែលតែងតែរកម្មរកូបក្នុងឋានៈជាប្រទេសតូចមួយចន្លោះប្រទេសធំពីរនឹងមានសេដ្ឋកិច្ចរបស់ខ្លួនពឹងអាស្រ័យខ្លាំងទៅលើប្រទេសផ្សេងផ្សេងខ្ញុំជឿថាកម្ពុជាមិនបានជ្រើសរើសយកប្រទេសណាមួយជំនួសឲ្យប្រទេសណាមួយនោះទេក្នុងក្របខ័ណ្ឌគោលនយោបាយការបរទេសរបស់យើងគឺដូចបានបញ្ជាក់ច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញហើយ គឺយើងតែងតែរួមរស់ដោយ សន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសទាំងអស់នៅក្នុងពិភពលោកយើង អនុវត្ត នៅ នយោបាយការបរទេសអព្យាក្រឹតអចិន្ត្រៃយ៍ក៏ប៉ុន្តែមិនមែនអព្យាក្រឹតស្លាប់កាឡាមិនមែនអព្យាក្រឹតដូចចន្លោះឆ្នាំ1900ទសវត្សឆ្នាំ1960 70ដែលនាំឲ្យប្រទេសធ្លាក់នៅក្នុងភយន្តរាយទេកម្ពុជាបច្ចុប្បន្នមិនមែនដូចកម្ពុជាពីអតីតកាលទេ យើងជឿជាក់ថាថ្នាក់ដឹកនាំរបស់យើងមានភាពឆ្លាតវៃគ្រប់គ្រាន់នៅក្នុងការកាន់ចង្កូតនយោបាយការបរទេសដែលយើងអាចបញ្ជិះបាននៅហានិភ័យធំធំជាច្រើនក្នុងរយៈពេល40ឆ្នាំមកនេះបាទអញ្ចឹងទេយើងត្រូវតែមានភាពឆ្លាតវៃនៅក្នុងគោលនយោបាយការបរទេសរបស់យើងគឺគិតពីផលប្រយោជន៍ជាតិយើងប្រទេសមហាអំណាចក៏គេគិតតែពីផលប្រយោជន៍ជាដែរគេមិនដែលគិតលោកសេរីលោកកុម្មុយនីសជាក់ស្ដែងសហរដ្ឋអាមេរិក ដែលជាអតីតសត្រូវស៊ីសាច់ហត់ឈាមជូរចត់ជាមួយនឹងវៀតណាមកុំមុនីគេទៅមានតំណែងតំណងល្អជាមួយវៀតណាមសួរថានោះជាអីប្រជាធិបតេយ្យឬក៏កុំមុនីអាហ្នឹងគឺយើងត្រូវតែផ្ដល់សច្ចភាពកន្លែងហ្នឹងហើយការបន្តការបែងចែកថាត្រូវតែលោកសេរីត្រូវតែលោកកុំមុនីគឺវាជារឿងមួយហួសសម័យចិនក្តីសហរដ្ឋអាមេរិកក្តីគឺសុទ្ធតែអាចទាញប្រយោជន៍បានសម្រាប់កម្ពុជាគឺយើង ត្រូវតែមានតំណែងតំណងឲ្យតែតំណែងតំណងនោះឈរលើមូលដ្ឋានអធិបតេយ្យឯករាជ្យរបស់កម្ពុជាយើងមិនបានលក់ក្បាលឲ្យ ទៅមហាអំណាចណាមួយនោះទេអញ្ចឹងយើងដឹងថាចិនជា ម្ចាស់ជំនួយធំជាអ្នកវិនិយោគធំជាដៃគូនៃពាណិជ្ជកម្មធំជាងគេ ជាទស្សនវិជ្ជានយោបាយប្រទេសចិនគ្រប់គ្រងកម្ពុជាកម្ពុជាគ្រប់គ្រងចិនដូចគ្នាអញ្ចឹងគ្មានតំណែងតំណងណាដែលឬក៏មិត្តភាពណាដែលវានៅអមតៈ ទៅបានដោយអត់មាន ផលប្រយោជន៍ទេដោយដែលឯកឧត្តមបណ្ឌិតយងពៅបានលើកខាងដើមក៏ដូចជាទ្រឹស្ដីក្នុងតំណែងអន្តរជាតិមិត្តភាពតំណែងតំណងវានៅអមតៈលុះត្រាតែវាមានផលប្រយោជន៍ដែលឯកសាររដ្ឋអាមេរិកបើយើងប្រៀបទំហំជំនួយនឹងការវិនិយោគរបស់ខ្លួននៅកម្ពុជា គឺតូចជាងចិនក៏ប៉ុន្តែទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកគឺធំជាង ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនទោះបីជាកម្ពុជាមានទីផ្សារនាំចេញច្រើនក៏ប៉ុន្តែ ទីផ្សារប្រសាររដ្ឋអាមេរិកនៅតែសំខាន់សម្រាប់កម្ពុជាដែលយើងចាំបាច់រក្សានៅទីផ្សារដ៏មានសារៈសំខាន់នេះអញ្ចឹងរាជរដ្ឋាភិបាលគឺកំពុងតែអនុវត្តនូវគោលនយោបាយការបរទេសមួយជាក់ស្ដែងនិយមមានន័យថាព្យាយាមធ្វើពិពិធកម្មការទូតរបស់ខ្លួនជាមួយនឹងបណ្ដាប្រទេសផ្សេងៗដទៃទៀត មានបងប្អូនយើងខ្លះដែលគេហៅថានិយមចិនស្អប់អាមេរិកនិយាយថាអាមេរិកគិតតំណជាតៃចូលអត់ព្រមដាក់វិនិយោគអត់ព្រមផ្ដល់ជំនួយឲ្យច្រើនច្រើនដូចចិននៅកំពុងធ្វើមកការពិតវាឆ្លោះបញ្ចាំងការពិតខ្លះនិងមិនការពិតខ្លះតែវា បង្ហាញពីនិន្នាការសង្គមរីឯបងប្អូនយើងមួយចំនួនដែល ដែលស្រឡាញ់អាមេរិកដែលស្អប់ចិនហ្នឹងគឺចោតប្រកាន់រដ្ឋាភិបាលថាកាប់មុខដែរជាមួយចិន អោបចិនងាកទៅចិនជ្រុលលក់ក្បាលឲ្យចិនជាដើមអញ្ចឹងប៉ុន្តែយើងត្រូវវេកញែកត្រូវពិភាក្សាលើការពិតមួយចំនួនសួរថាតើកម្ពុជាពិតជាត្រូវការតែចិនមួយអត់ត្រូវការអាមេរិកទេយ៉ាងណាគឺ សំខាន់ថាតើសហរដ្ឋអាមេរិកឲ្យយើងពឹងដែរឬអត់ជួយយើងបានក្នុងកលៈទេសៈដែលយើងត្រូវការដែរឬអត់នោះគឺជាចំណុចមួយដែល យើងគួរពិចារណា ដំណាក់កាលនៃការកសាងជាតិឡើងវិញគឺយើងត្រូវការជំនួយយើងត្រូវការវិនិយោគយើងត្រូវការការអភិវឌ្ឍអញ្ចឹងប្រទេសណាដែលផ្ដល់យើងគឺយើងត្រូវតែយកយើងមិនអាចដងចាំលោកសេរីលោកកុម្មុយនីសឲ្យទេឥឡូវខ្ញុំលើកករណីបញ្ហាវ៉ាក់សាំង COVID-19 នេះចឹងបើសិនសួរថាតើកម្ពុជាអត់ត្រូវការអត់ចង់បានវ៉ាក់សាំងចិនទេអត់ចង់បានវ៉ាក់សាំងអង់គ្លេសអត់ចង់បានវ៉ាក់សាំងមកពីលោកសេរីទេយើងរងចាំហើយយើងមានលុយទិញទៅទៀតយើងទិញមិនបានផងហើយបើសិនជាយើងត្រូវរងចាំ តើមកដល់ពេលនេះយើងអាចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរបាន90%ជាងខ្លាយនឹងទេគឺមិនបានទេដូច្នេះ គឺកម្ពុជាត្រូវតែសម្រេចចិត្តជាការ សម្រេចចិត្តបែបយុទ្ធសាស្ត្រមួយដែលរាជរដ្ឋាភិបាលត្រូវយកវ៉ាក់សាំងចិនមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាហើយចាត់ទុកជាប្រទេសចិនជាប្រទេសយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងយើង រងចាំយើងចង់បានវ៉ាក់សាំងពីលោកសេរីដែរ ក្រោយពេលដែលយើងបានទទួលវ៉ាក់សាំងយើងបានទិញវ៉ាក់សាំងពីប្រទេសចិនហើយយើងក៏ឃើញថា មានលោកសេរី មានសហរដ្ឋអាមេរិកមានអង់គ្លេសមានជប៉ុនក៏បានផ្ដល់វ៉ាក់សាំងហើយប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាអរគុណដល់បណ្ដាប្រទេសទាំងអស់នោះដែលជួយកម្ពុជាក៏ប៉ុន្តែយើងមិនអាចរងចាំទេយើងត្រូវការ កម្ពុជាតូចណាស់កម្ពុជានៅខ្សោយដូច្នេះគឺយើងមិនអាចយកមហាអំណាចណាមួយជាសត្រូវបានទេ ប៉ុន្តែយើងក៏មិនត្រូវពឹងផ្អែកទៅលើមហាអំណាចមួយណាទាំងស្រុងនោះដែរគឺយើងអត់អាចពឹងគេដោយផ្លិចពង្រឹងសមត្ថភាពខ្លួនឯងទេមេរៀនប្រវត្តិសាស្ត្រច្បាស់ណាស់គ្មានមហាអំណាចណាមួយស្រឡាញ់យើង ជាង យើងស្រឡាញ់ខ្លួនឯងទេអ្វីអ្វីគឺដើម្បី ផលប្រយោជន៍ដូចគ្នាខ្ញុំសូមបញ្ជាក់ថាមិត្តភាពទំនាក់ទំនងអមតៈលុះត្រាតែមានផលប្រយោជន៍បើគ្មាន ផលប្រយោជន៍គឺគ្មានអមតៈទេសរដ្ឋអាមេរិកក្តីចិនក្តី បាទគេធ្វើមកគឺដើម្បី ផលប្រយោជន៍របស់គេបាទអញ្ចឹងសរុបមកវិញយើងគួរតែចងចាំថាយើងអត់អាចពឹងបរទេសណាមួយជាខ្នងបង្អែកដោយភ្លេចពង្រឹងសមត្ថភាព ខ្លួនឯងនោះទេចុងក្រោយខ្ញុំសូមផ្ដាំទៅបងប្អូនប្រជាបរតរបស់យើង ជាពិសេសយុវជនរបស់យើង ជាពិសេសយុវជនរបស់យើង ត្រូវចងចាំថាពួកអំណាចមួយចំនួនក៏ដូចជាប្រទេសមួយ ចំនួនឬក៏ថាស្ទើរតែប្រទេសទាំងអស់ គេធ្វើនយោបាយដើម្បីផលចំណេញរបស់ប្រទេសគេ គេមិនមែនគិត ប្រជាធិបតេយ្យគិតសិទ្ធិមនុស្សគិតនីតិរដ្ឋឬក៏គិតយុត្តិធម៌អីសម្រាប់ប្រជាជាតិយើងនោះទេគេមិនមែនស្រឡាញ់ប្រជាជនយើងជាងយើងស្រឡាញ់ប្រជាជនយើងខ្លួនឯងនោះទេអញ្ចឹងគេប្រើប្រាស់នៃពាក្យប្រជាធិបតេយ្យពាក្យសិទ្ធិមនុស្សនេះ គឺជា back backdrop មួយ បាទជា background មួយ ពេលណាដែលគេគ្មានផលប្រយោជន៍ពាក្យប្រជាធិបតេយ្យពាក្យសិទ្ធិមនុស្សនីតិរដ្ឋឬក៏យុត្តិធម៌នឹងคล้ายទៅជាអន្លូងមកទុំក្បាលយើងតែនៅពេលដែលគេមានផលប្រយោជន៍គេអត់ខ្វល់ទេនៅវៀតណាមនៅប្រទេសមួយចំនួនទៀតដែលមានកំណត់ត្រាសិទ្ធិមនុស្សអាក្រក់ជាងយើងទៅទៀតគេមិនដែលនិយាយទេគេរស់ស៊ីចាក់ទឹកមិនលិចជាមួយប្រទេសទាំងអស់នោះដូច្នេះយើងមិនអាចបំផ្លាញសុខសន្តិភាព បំផ្លាញនូវសេរីភាពនយោបាយដែលយើងកំពុងរកបានដោយកម្រនេះទេ អញ្ចឹងអ្វីដែលកើតឡើងនៅប្រទេសផ្សេងផ្សេងជាពិសេសនៅមជ្ឈមបូព៌ានៅអ៊ីរ៉ាក់នៅទុយនេស៊ីលីប៊ីសេរីយឺម៉ាន់ហើយជាពិសេសមេរៀនថ្មីថ្មីនៅអាហ្វហ្គានីស្ថាននេះគឺជាសារមួយដ៏សំខាន់ជាឧទាហរណ៍មួយដ៏សំខាន់ដែលយើងត្រូវចងចាំយើងមិនគួរពឹងអាស្រ័យខ្លាំងទៅលើមហាអំណាចណាមួយគេគ្មានយកសន្តិភាពដាក់លើជើងពៀនរបស់យើងទេគេមិនអាចជួយយើងបើសិនជាយើងមិនចេះជួយខ្លួនឯងបើសិនជាយើងគ្មានសមត្ថភាព ខ្លាំងខ្លួនឯងបាទចឹងទេខ្ញុំសូមអនុញ្ញាតបញ្ចប់បទបង្ហាញរបស់ខ្ញុំប៉ុណ្ណេះហើយលើសលួសខ្វះខាតឬក៏លើសម៉ោងសូមអធិស្ឋានឲ្យដំបាទហើយខ្ញុំសង្ឃឹមថា ចំណុចខ្វះខាតនឹងមានវាគ្មិនដែលជាបញ្ញវន្តជាន់ខ្ពស់របស់ជាតិយើង បីរូបខាងក្រោយខ្ញុំនេះគឺនឹងបន្ថែមលើចំណុចជាច្រើនទៀតហើយយើងនឹងទទួលមេរៀនដ៏ល្អនៅព្រឹកនេះហើយទីបញ្ចប់នេះខ្ញុំសូមគោរពជូនពរអាយដាមបណ្ឌិតស្វេចាអាយដាមបណ្ឌិត លោកជំទាវអស់លោកលោកស្រីក៏ដូចជាបងប្អូនទាំងអស់ដែលកំពុងតាមដានការផ្សាយផ្ទាល់នៅទំព័រ Facebook នានានេះសូមទទួលបាននៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិញ្ញាកំបីគ្លិតឡើយបាទសូមអរគុណ